ចាតាំងនាមឲ្យគណៈកម្មការរៀបចំកម្មវិធីនាងខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពឯកឧត្តមបណ្ឌិតសភាចាសុកទូចប្រធានរាជបណ្ឌិតសភាកម្ពុជាជាទីគោរពសូមគោរពឯកឧត្តមបណ្ឌិតហ៊ានសុខុមប្រធានក្រុមប្រឹក្សា ជាតិភាសាខ្មែរជាទីគោរពសូមគោរពឯកឧត្តមបណ្ឌិតសនពៅអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរជាទីគោរពសូមគោរពឯកឧត្តមបណ្ឌិតឈិតវណ្ណរិទ្ធជំនួយការរាជបណ្ឌិតសភាកម្ពុជាជាទីគោរព អាយឡំបណ្ឌិតសុភាចាអាយឡំបណ្ឌិតលោកជំទាវបណ្ឌិតលោកលោកស្រីសមាជិកសមាជិកាគណៈកម្មការជាតិភាសាខ្មែរប្រធានអនុប្រធានអនុគណៈកម្មការបច្ចេកសព្ទទាំង17ជាទីគោរពអាយឡំបណ្ឌិតសុភាចាអាយឡំបណ្ឌិតលោកជំទាវបណ្ឌិតជាប្រធានវិទ្យាស្ថានទាំងអស់នៃរាជបណ្ឌិតសភាកម្ពុជាជាទីគោរពអាយឡំលោកជំទាវលោកលោកស្រីដែលអញ្ជើញមកពីក្រសួងពាក់ព័ន្ធនានាដែលមានវត្តមាននៅក្នុងបន្ទប់ Zoom អនឡាញនៅក្នុងកម្មវិធីរបស់យើងជាទីគោរព សាធារណជនប្រិយមិត្តទាំងអស់ដែលកំពុងតាមដានទេសនាតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រ Facebook Page ទាំង6ជាទីគោរពនិងជាទីមេត្រី នាងខ្ញុំសូមជម្រាបថាកម្មវិធីដែលកំពុងតែប្រព្រឹត្តទៅនាវេលាពេលនេះមានផ្សាយបន្តផ្ទាល់លើទំព័រ Facebook Page ផ្លូវការរបស់រាជបណ្ឌិតសភាកម្ពុជា ទំព័រ Facebook Page របស់អាយដាមបណ្ឌិតសភាចាសុកទូច មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីវិទ្យាស្ថានតំណាក់តំណងអន្តរជាតិនៃកម្ពុជានិង Facebook Page របស់ឯកឧត្តមបណ្ឌិតយងពៅចា៎អាយដាមបណ្ឌិតសភាចារប្រធានជាទីគោរពអង្គពិធីទាំងមូលជាទីគោរពនិងជាទីមេត្រីនាវេលាព្រឹកនេះដែរក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាមានកិត្តិយសរៀបចំកម្មវិធីសិក្ខាសាលាអនឡាញស្ដីពីការផ្សព្វផ្សាយ software សត្វទានក្រមអនឡាញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់អាយដាមបណ្ឌិតសភាចាសុកទូចប្រធានរាជបណ្ឌិតសភាកម្ពុជាកម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ software សត្យានុក្រមអនឡាញដែលមានផ្ទុកពាក្យដែលអនុម័តដោយក្រមប្រឹក្សាជាតិភាសាខ្មែរហើយអាចប្រើបាន ទាំងប្រព័ន្ធ Android និងប្រព័ន្ធ iOS អាយដាមបណ្ឌិតសភាចាប្រធានជាទីគោរពអង្គពិធីទាំងមូលជាទីគោរពនិងជាទីមេត្រី នៅក្នុងគណៈពេលនេះដែរសូមអនុញ្ញាតឲ្យអ្នកខ្ញុំជម្រាបជូននៅកម្មវិធីដែលមានជាបន្តបន្ទាប់នៃវេលាព្រឹកនេះដូចតទៅ កម្មវិធីទី1ការបង្ហាញ ពីទស្សនវិជ្ជាទូទៅនៃដំណើរការការងារនៃក្រមប្រឹក្សាជាតិភាសាខ្មែរនិងប្រវត្តិនៃសត្វទេនក្រមដោយអាយឧត្តមបណ្ឌិតសនពៅអនុប្រធានក្រមប្រឹក្សាជាតិភាសាខ្មែរកម្មវិធីបន្ត ការធ្វើបទបង្ហាញ ពី software សត្វទេនក្រមអនឡាញ ដោយឯកឧត្តមបណ្ឌិតឈិតវណ្ណរិទ្ធជំនួយការរាជបណ្ឌិតសភាកម្ពុជា បន្តមកទៀតយើងមានកម្មវិធីសំណួរចម្លើយពីសំណាក់មិត្តអ្នកចូលរួមរបស់យើងចា៎នឹងកម្មវិធីចុងក្រោយការថ្លែងចំណាប់អារម្មណ៍បិទកម្មវិធី ដោយអាយឧត្តមបណ្ឌិតសភាចាសុកទូចប្រធានរាជបណ្ឌិតសភាកម្ពុជា អង្គពិធីទាំងមូលជាទីគោរពនិងជាទីមេត្រីក្នុងកិច្ចដំណើរការកម្មវិធីជា បន្តទៅទៀតនេះនាងខ្ញុំសូមអនុញ្ញាតប្រគល់វេទិកាជូនដល់អាយឧត្តមបណ្ឌិតហ៊ានសុខុមប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ អាយដាមនឹងផ្ដល់កិត្តិយសសម្របសម្រួលក្នុងកម្មវិធីនេះជាបន្តទៀតសូមក្រុមជើងអាយដាមចា៎ខ្ញុំបកករណាសូមថ្វាយបង្គំសម្ដេចឧត្តមចារិយាបណ្ឌិតឈឹងមុនជាអឺសូមក្រាបថ្វាយបង្គំសម្ដេចមហាអរិយវង្សបណ្ឌិតខីសវណ្ណរតនាសូមក្រាបថ្វាយបង្គំបដិជគុណគ្រប់ព្រះអង្គគឺថាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ អឺសូមគោរពចំពោះអាដាមបណ្ឌិតសភាចារសុកទូចប្រធានរាជបណ្ឌិតសភា កម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់ខ្ញុំបាទក៏សូមគោរពចំពោះ អាដាមបណ្ឌិតសភាចារលោកជំទាវបណ្ឌិតសភាចារអាដាមបណ្ឌិតលោកជំទាវបណ្ឌិតអាដាមលោកជំទាវលោកលោកស្រីដែលមានវត្តមានក្នុងឱកាសនេះជាទីគោរពចិត្តដ៏ខ្ពង់ខ្ពស់ ខ្ញុំបកករណាខ្ញុំបាទសូមស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះតេជគុណអាដាមបណ្ឌិតជំទាវបណ្ឌិតអាដាមបណ្ឌិតជំទាវបណ្ឌិតអាដាមលោកជំទាវលោកលោកស្រីនិងនាងកញ្ញាក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ software ស្ទានក្រមអនឡាញនេះក៏ប៉ុន្តែមុនចូលទៅវាគ្មិនគឺថាអាដាមសុនពៅខ្ញុំសូមអនុញ្ញាតនិយាយត្រួសត្រាសខ្លីៗក៏ទៅអំពី អឺការវិវត្តគឺថានៃការបង្កើតវចនៈស័ព្ទគឺថាខ្មែរយើងឃើញថាវចនៈសព្ទភាសាខ្មែរហ្នឹងបានប្រព្រឹត្តទៅគឺថាជាច្រើន ដំណាក់កាលអឺมันបានជាប់លប់ទេគឺថារអាក់រអួលទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រគឺថានៃប្រទេសកម្ពុជា ចាប់ផ្ដើមដំបូងគឺមាន តែ អ្នកប្រាជ្ញបារាំងទេគឺថាចាប់ផ្ដើមការងារវចនានុក្រមខ្មែរ និងសរសេរអត្ថបទនិងសិភៅផ្សេងផ្សេងអំពីប្រទេសកម្ពុជារហូតដល់ឆ្នាំ1915ទើបមានគណៈកម្មការរៀបចំវចនានុក្រមខ្មែរអឺហើយលុតរហូតដល់ឆ្នាំ1939និងកតាឆ្នាំ1943ទើបមាន ការបោះពុំវចនានុក្រមខ្មែរនឹងជាលើកទី1នៅឆ្នាំ1934 ដោយសារមានការវិវត្តនៅក្នុងសង្គមហើយនឹងតម្រូវការនៃការប្រើប្រាស់គណៈកម្មការវប្បធម៌មួយបានកើតឡើងដើម្បីត្រូវបានបង្កើតឡើងដើម្បីស្រាវជ្រាវគឺថានឹងបង្កើតពាក្យថ្មីថ្មីដើម្បីប្រើប្រាស់គឺថានៅក្នុងសង្គមនៅឆ្នាំ1947គណៈកម្មការជាតិវប្បធម៌ជាតិមួយទៀតបានត្រូវបានបង្កើតឡើងដើម្បីបន្តការងារគណៈកម្មការវប្បធម៌មុន ដើម្បីបង្កើតពាក្យថ្មីថ្មីហើយនឹង តម្រូវការសង្គមថ្មីថ្មី ដូចជាការបកប្រែរដ្ឋធម្មនុញ្ញពីភាសា បារាំងជាដើមហើយលទ្ធផលនៃការងារនោះគឺបោះពុំបញ្ញានុក្រមបារាំងខ្មែរនៅពាក់កណ្ដាលសតវត្សពាក់កណ្ដាលទី2នៃទសវត្សឆ្នាំ60ដោយមានតម្រូវការកាមេរៈយន្តកម្មក្នុងការសិក្សា នៅមធ្យមសិក្សានិងឧត្តមសិក្សាក្រសួងអប់រំបានបង្កើតនាយកដ្ឋានកាមេរៈយន្តកម្មដើម្បីមាន ហើយមានគណៈកម្មការចំនួន8ដើម្បីបង្កើតពាក្យថ្មីថ្មី នៅក្នុងការនិពន្ធសភៅសិក្សានៅមធ្យមសិក្សាក៏ប៉ុន្តែនៅក្នុងបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ការងារបង្កើតពាក្យនៅតែបន្តដោយក្រសួងអប់រំ ដោយបំពេញភាពខ្វះខាត នៅក្នុងឧត្តមសិក្សាទន្ទឹមនឹងនេះដែរក្រមប្រសាជាតិភាសាខ្មែរក៏មាន បេសកកម្មជាប្រវត្តិសាស្ត្រមួយដើម្បីបន្តការងារនេះក្នុងការអភិវឌ្ឍវចនស័ព្ទខ្មែរដោយបានបង្កើតបច្ចេកសព្ទថ្មីថ្មី និងបោះពុំផ្សាយជាស្ទានក្រមចែកជូនផ្សាយកថាសាធារណជនផងដែរក្រមសាជាតិភាសាខ្មែរកថាសពថ្ងៃក៏មានមោទនភាពចូលរួមអភិវឌ្ឍភាសាខ្មែរតាមរយៈ Digital នីយកម្មផងដែរដើម្បីឲ្យស្របទៅនឹងយុគសម័យដូចជាយើង បានកសាងមូលតនន័យ ភាសាខ្មែរសម្រាប់ការងារវចនានុក្រមតទៅអនាគតក៏ដូចជាការបង្កើតស្ទីន software សម្រាប់គាត់ថាកាក់ផ្សព្វផ្សាយពាក្យពេចគាត់ថាបច្ចេកសព្ទដែលយើងបានបង្កើតកន្លងមកក៏ប៉ុន្តែខ្ញុំក៏សូមអភ័យទោសដោយសារមានគាត់ថាចំណុចខ្វះខាតខ្លះដែរដោយសារយើងមានធនធានមនុស្សនិងធនធានរញ្ញវត្ថុមានកម្រិតដូច្នេះគឺថាល្បឿននៃការបង្កើតពាក្យថ្មី មិនអាចគឺថាធ្វើឲ្យតន់ភាពជឿនលឿននៃវិទ្យាសាស្ត្រនិងបច្ចេកទេសបានទេណាដូច្នេះគឺថាខ្ញុំសូមថ្លែងអំណរគុណគឺថាដោយសារអនុញ្ញាតឲ្យខ្ញុំបានជម្រាបជូនខ្លីៗត្រួសត្រាអំពីដំណាក់កាលនៃការបង្កើតគឺថាវចនស័ព្ទខ្មែរតទៅទៀតនេះគឺថាសូមអញ្ជើញគឺថាឯកឧត្តមបណ្ឌិតសនពៅជម្រាបជូនអំពីប្រវត្តិគឺថានៃការនៃដំណើរការក្រមសាជាតិភាសាខ្មែរ ហើយនឹងប្រវត្តិនៃការធ្វើស្ទីនក្រមអនឡាញបាទសូមគោរពអញ្ជើញបាទជាបឋមខ្ញុំបកណាខ្ញុំសូមក្រាបថ្វាយបង្គំសម្ដេចប្រដំចារិយាឈឹងបញ្ជា សម្ដេចមហារាជវង្សបណ្ឌិតខីសវណ្ណរតនាប្រដេចគុណគ្រប់ព្រះអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់និងសូមគោរពឯកឧត្តមបណ្ឌិតសិភិចាប្រធានរាជបណ្ឌិតសភាកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់និងសូមគោរពឯកឧត្តមបណ្ឌិតជឿនសខុមប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពឯកឧត្តមបណ្ឌិតសភាចាលោកជំទាវបណ្ឌិតសភាចាឯកឧត្តមបណ្ឌិតលោក ជំទាវបណ្ឌិតអាដាមលោកជំទាវលោកលោកស្រីដែលមានវត្តមាននេះឱកាសនេះជាទីគោរពដ៏ខ្ពង់ខ្ពស់និងរាប់អានដ៏ស្មោះខ្ញុំប្រកាសណាខ្ញុំបាទសូមប្រកេនអំពីដំណើរហេតុមុនការដាក់ឲ្យប្រើ software សទានុក្រមអនឡាញដូចខាងក្រោមកប្រវត្តិនៃក្រមប្រឹក្សាជាភាសាខ្មែរក្នុងឆ្នាំ1996ក្រសួងអប់រំយុវជននិងកីឡា បានប្រគល់ភារកិច្ចជូនលោកសាស្ត្រាចារ្យបណ្ឌិតឡុងសៀម រៀបចំបង្កើតស្ថាប័នភាសាជាតិហើយស្ថាប័ននេះត្រូវបង្កើតដោយអនុក្រឹត្យលេខ45អនក្របកចុះថ្ងៃទី10ខែមីខែកក្កដាឆ្នាំ1998ស្ដីពីការបង្កើតវិជាឋានភាសាជាតិជាគ្រឹះស្ថានសាធារណរដ្ឋបាលមិនយូរប៉ុន្មានវិជាឋាននេះត្រូវបានបញ្ចូលក្នុងរាជបណ្ឌិតសភាកម្ពុជា តាមបរិជ្ជកិតលេខ NS/RKT/1299/2 220ចុះថ្ងៃទី27ខែធ្នូឆ្នាំ1999ចាប់ពីឆ្នាំ2000វិជាឋានភាសាជាតិបានរៀបចំធ្វើសន្និសីទតាក់ទងនឹងភាសាខ្មែរជាច្រើនលើកដោយក្នុងសន្និសីទមួយលើកមួយលោកសមាជិកសមាជិកាបានស្នើសុំឲ្យ បង្កើតគណៈកម្មាធិការជាតិភាសាខ្មែរដើម្បីអភិរក្សនិងអភិវឌ្ឍភាសាខ្មែរមួយរយៈក្រោយមក គណៈកម្មាធិការជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាត្រូវបានបង្កើតដោយអនុក្រឹត្យលេខ18អនក្របកចុះថ្ងៃទី5ខែមីនាឆ្នាំ2007ដែលមានអាដាមបណ្ឌិតសុកអាន ជាប្រធាននិងអាដាមសាស្ត្រាចារ្យបណ្ឌិតឡុងសៀមជាអនុប្រធានអចិន្ត្រៃយ៍ក៏ជាប្រខមានលេខាធិការឋានអចិន្ត្រៃយ៍ដែលមានការិយាល័យចំនួន3និងមានគណៈកម្មការបច្ចេកទេសចំនួន8នៅឆ្នាំ2008អាដាមសាស្ត្រាចារ្យបណ្ឌិត ព្រំមលជាអនុប្រធានអចិន្ត្រៃយ៍តាមអនុក្រឹត្យលេខ792អនក្រតកចុះថ្ងៃទី30ខែមិថុនាឆ្នាំ2008បន្ទាប់ពីឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតលងសៀមទទួលមរណភាពនៅថ្ងៃទី15ខែកក្កដាឆ្នាំ2007មួយរយៈក្រោយមកក្រុមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតព្រំមលដដែលនៅឆ្នាំ2011ក៏ជាបខបានបដូរជាក្រុមប្រឹក្សាជាតិភាសាខ្មែរដោយពរិជ្ជកិតលេខនសរកត /2007 0611/600ចុះថ្ងៃទី20ខែមិថុនាឆ្នាំ2011ស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរដែលជាយន្តការថ្នាក់ជាតិស្ថិតក្រោមពីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីអភិរក្សនិងអភិវឌ្ឍភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាពព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរក៏ជាបកខមានអគ្គលេខាធិការឋានដែលមាននាយកដ្ឋានចំនួន3និងមានគណៈកម្មការបច្ចេកទេសចំនួន14នៅឆ្នាំ2017 ក៏ចុះបខត្រូវបានផ្ទេរឲ្យស្ថិតនៅក្រោមរាជរដ្ឋាភិបាលកម្ពុជាវិញ ដោយពរិជ្ជក្រិតលេខនសស្លាស់រកតស្លាស់0817ស្លាស់44641ចុះថ្ងៃទី28ខែសីហាឆ្នាំ2017និងតាមអនុក្រឹត្យលេខ146អនក្របកចុះថ្ងៃទី31ខែសីហាឆ្នាំ2017 2017ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រមប្រឹក្សាជាតិភាសាខ្មែរដែលមានអាដាមបណ្ឌិតហ៊ានសខុមជា ប្រធានតាមបរិជ្ជកិតលេខនសស្លាស់រកតស្លាស់1117ស្លាស់1013ចុះថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2017ក្រោយពីអាដាមបណ្ឌិតនៅសុនទទួលមរណភាព នៅថ្ងៃទី19ខែតុលាឆ្នាំ2017ក៏ជាបខមានលេខាការឋានមួយជាសេនាធិការនិងមានគណៈកម្មការបច្ចេកទេសចំនួន17 បញ្ជាក់អឺអំពីប្រធានអឺក្រុមប្រឹក្សាជាតិភាសាខ្មែរ បាទគឺយើងមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាជាគ្រូគុណអាដាមបណ្ឌិតសភាចាសុកអានជាប្រធានកិត្តិយសអាដាមបណ្ឌិតប្រមោជាប្រធានឯកអាដាមបណ្ឌិតច័ន្ទសំណប់ ជាប្រធានអាដាមនៅសុនជាប្រធានបាទហើយបច្ចុប្បន្ននេះគឺអាដាមបណ្ឌិតហ៊ានសខុមបាទជាប្រធានគណៈប្រឹក្សាជាតិភាសាខ្មែរនេះតាក់ទងប្រធានគណៈប្រឹក្សាជាតិភាសាខ្មែរខអំពីសមត្ថផលក្រុមប្រឹក្សាជាតិភាសាខ្មែរជាសេនាធិការដ៏សំខាន់សម្រាប់រាជបណ្ឌិតសភាកម្ពុជាតាក់ទងនឹងការអភិរក្សនិងអភិវឌ្ឍភាសានិងអក្សរខ្មែរ ក៏ជាឧបករណ៍សម្រាប់បានសមិទ្ធផលជាច្រើន មានប្រតិបត្តិស្ទីនក្រមបច្ចេកសព្ទសៀវភៅវេយ្យាករណ៍ភាសាខ្មែរបង្កើតទិន្នន័យពាក្យដែលមានក្នុងវចនានុក្រមខ្មែរមានប្រព័ន្ធលេខបង្កើត software កំណែតម្រូវភាសាខ្មែរលើរូបសញ្ញានិងការផ្សព្វផ្សាយនិងមានសមិទ្ធផលផ្សេងផ្សេងជាច្រើនទៀតសមិទ្ធផលដែលបានបោះពុំនៅទាំងប្រតិបត្តិទាំងសទានក្រមនៅមានកំណត់បាទ នាំឲ្យការផ្សព្វផ្សាយជូនស្ថាប័នរដ្ឋនិងឯកជននៅមានកម្រិតបាទនៅឡើយហេតុនេះដើម្បីឲ្យការផ្សព្វផ្សាយបានទូលំទូលាយលេខាធិការឋានបានយកបច្ចេកស័ព្ទដែលក៏ជាបខសម្រាប់បាន មានចំនួន3766ពាក្យបង្កើតជា software សាធារណក្រមអនឡាញនេះឡើងដោយមិនគិតពីបច្ចេកស័ព្ទដែលស្នើដោយក្រសួងស្ថាប័នរដ្ឋនិងឯកជនទេបាទអញ្ចឹង បច្ចេកសព្ទដែលយើងមាននោះគឺមួយកសិកម្មមាន175ពាក្យគណិតវិទ្យាមាន278ពាក្យគីមីវិទ្យាមាន254ពាក្យឈ្មោះប្រទេសនិងរាជធានីមាន390ពាក្យទស្សនវិជ្ជា មាន216ពាក្យបច្ចេក វិជាព័ត៌មាន មាន213ពាក្យប្រវត្តិវិជាមាន135ពាក្យភាសាវិជាមាន139ពាក្យភូមិវិជាមាន451ពាក្យរូបវិជាមាន86ពាក្យវប្បធម៌មាន162ពាក្យវិចិត្រសិល្បៈមាន284ពាក្យវិជាសាស្ត្រនយោបាយនិងការទូតមាន115ពាក្យវិជាសាស្ត្រសេដ្ឋកិច្ចមាន244ពាក្យវិជាសាស្ត្រមាន332ពាក្យអសរសិល្ប៍មាន292ពាក្យក្រៅពីការងារ ខ្ញុំកណាខ្ញុំសូមប្រគេននឹងជំរាបជូនអង្គសិក្ខាសាលាដែរការរៀបចំសទានុក្រមអនឡាញនេះគឺថាយើងប្រើរយៈពេលរហូតទៅដល់11ខែបាទ11ខែហើយបន្តទៅទៀតបាទក្រៅអំពីការងារពិនិត្យអនុម័តបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសនានារួមទាំងសំណើ ពីក្រសួងស្ថាប័នរដ្ឋនិងឯកជន ផងតកតងនឹងការប្រើភាសាខ្មែរក៏ជាបខបានបំពេញការងារជា ប្រវត្តិសាស្ត្រសំខាន់ពីរដែលប្រមុខរាជរដ្ឋាភិបាលបានប្រកួតជូនគឺការរៀបចំគោលនយោបាយជាតិស្តីពីភាសាខ្មែរនិងការធ្វើវចនានុក្រមភាសាខ្មែរនៅទីបញ្ចប់ខ្ញុំប្រកាសណាខ្ញុំខ្ញុំបាទសូមប្រកេននិងគោរពជូនពរសម្ដេច ប្រដេជគុណអាដាមបណ្ឌិតសភាចាប្រធានរាជបណ្ឌិតសភាកម្ពុជាអាដាមបណ្ឌិតប្រធានគំប្រឹក្សាជាភាសាខ្មែរអាដាមបណ្ឌិតសភាចាលោកជំទាវបណ្ឌិតសភាចាអាដាមបណ្ឌិតលោកជំទាវបណ្ឌិតអាយដាមលោកជំទាវលោកលោកស្រីនិងនាងកញ្ញាមានប្រសិទ្ធភាពនិងសុខភាពល្អបរិបូរព្រមទាំងទទួលបានពុទ្ធពរ4ប្រការកំបីឃ្លៀងឃ្លាតឡើយសូមអរប្រគុណសូមអរគុណបាទសូមថ្លែងអំណរគុណចំពោះអាដាម 07ដែលបានរៀបរាប់អំពីប្រវត្តិកថានៃការរៀបចំស្ថានក្រមអនឡាញនេះតទៅទៀតគឺសូមអញ្ជើញអាដាមបណ្ឌិតឈិតវណ្ណរិទ្ធសូមសូមលោកបង្ហាញអំពី software ហើយនឹងរបៀបប្រើប្រាស់ software បាទសូមគោរពអញ្ជើញបាទចឹងអឺខ្ញុំកណាខ្ញុំ សូមថ្វាយបង្គំចំពោះបដិជគុណប្រធានានុថេរៈគ្រប់ព្រះអង្គសូមអឺជំរាបជូនសម្ដេចអាដាមអស់លោកលោកជំទាវលោកលោកស្រីទាំងអស់ដែលចូលរួមនៅក្នុងទីនេះ ជាពិសេសគឺអាដាមបណ្ឌិតសភាចាដែលជាអ្នកដឹកនាំនៃរាជមន្ត្រីសភា នៅថ្ងៃនេះខ្ញុំបាទអឺ មានកិត្តិយសដោយសារថា ក្នុងនាមជាអ្នកបច្ចេកទេស ដែលបានរៀបចំ ធ្វើនៅការងារមួយ គឺជាការផ្លាស់ប្ដូរទ្រង់ទ្រាយនៃការបង្ហាញយើងសង្កេតឃើញថាសម័យនេះ គឺជាសម័យមួយដែលបច្ចេកវិទ្យា digital បានរីកសុសសាយចូលដល់ក្នុងជីវភាពរស់នៅរបស់យើងគ្រប់គ្នា ហើយជាពិសេសទៅទៀតគឺក្នុងសម័យដំណាក់កាលដែលមានការរីករាលដាលនៃជំងឺ Covid នេះ គឺធ្វើឲ្យបច្ចេកវិទ្យានេះកាន់តែរីកចម្រើនទៅទៀតដូចជាសិស្សនិស្សិតទាំងអស់ការប្រជុំនានាគឺសុទ្ធតែធ្វើទៅទៅតាមរយៈការប្រើប្រាស់អ៊ីនធឺណិតបាទអញ្ចឹងអឺឯកសារចាស់ពីមុន ខ្ញុំចង់និយាយថាប្រតិបត្តិដែលជាស្នាដៃ របស់ក្រមប្រឹក្សាជាតិភាសាខ្មែរកន្លងមកគឺយើងធ្វើ នៅលើក្រដាស់ការផ្សព្វផ្សាយគឺប្រកាសមកហើយថាมันមានចំនួន បានចំនួន ច្រើនក៏ពិតមែនក៏ប៉ុន្តែភាគច្រើនគឺ យើង មានការលំបាកក្នុងការទៅរៀបរកពាក្យនីមួយនីមួយបើសិនជាយើងត្រូវការគឺយើងត្រូវរើរកឲ្យឃើញថាតើមុខវិជ្ជាអ្វីនៅក្នុងកន្លែងណាអញ្ចឹង ការធ្វើទៅជាទ្រង់ទ្រាយ digital គឺជាវិធីសាស្ត្រមួយ ដើម្បីឲ្យងាយស្រួលសម្រាប់សាធារណជនទូទៅដើម្បីប្រើប្រាស់អញ្ចឹងខ្ញុំបាទនៅទីនេះ គឺមានទូនីតិជាអ្នកបំផ្លែងពីឯកសារ ដែលយើងហៅថាឯកសារនៅលើกระดาษឬក៏គេហៅពាក្យបច្ចេកទេសគេថា hard copy ហ្នឹង ទៅជាឯកសារបែប digital ឬក៏ហៅថាជា soft copy អញ្ចឹងសូមខ្ញុំសូមបង្ហាញនៅប័ណ្ណមានប័ណ្ណបង្ហាញមួយជូនដូចតទៅអញ្ចឹងសូមមេត្តាតាមដានតាមរយៈនេះអឺប័ណ្ណបង្ហាញរបស់ខ្ញុំគឺស្ដីអំពីការដាក់បញ្ចូលកម្មវិធីក្នុងទូរស័ព្ទនិងការប្រើប្រាស់នៅលើ web កម្មវិធីនេះមានន័យថាយើងមានធ្វើនៅក្នុងអឺ web ផងបានន័យថាប្រើតាម browser របស់អ៊ីនធឺណិតឬមួយក៏យើងអាចនឹងប្រើប្រាស់នៅលើទូរស័ព្ទដៃអញ្ចឹងខ្ញុំសូមជម្រាប ទី1គឺរបស់ប្រហែលជាងាយ ងាយនឹងគឺខ្ញុំសំដៅទៅលើសម្រាប់មនុស្សចាស់ប្រើទូរស័ព្ទប្រហែលជាពិបាកនឹងវាយអសរខ្ញុំរាប់ទាំងខ្ញុំចូលក្នុងនឹងផងថាខ្ញុំខ្លួនឯងនឹងក៏ដោយ គឺ YSR នៅលើទូរស័ព្ទហើយជាមិន ជំនាញប្រហែលទេក៏ប៉ុន្តែបើនៅលើ web គឺ បានន័យថាងាយស្រួលអញ្ចឹងសូមបង្ហាញ slide ទី1បាទការប្រើប្រាស់នៅលើ web ដើម្បីចូលទៅកាន់សទានុក្រមនេះ គឺសូមមេត្តាប្រើ browser ណាមួយក៏បាន អាចជាឧទាហរណ៍ Google Chrome ឬមួយក៏ អូប៉េរ៉ាឬមួយក៏អ្វីទៀតក៏ដោយតាមរយៈ website rachotapp.com/kiadic បាទវាវែងតិចក៏ប៉ុន្តែទៅថ្ងៃអនាគតនៅពេលដែលយើងរៀបចំអាប្រព័ន្ធ software នឹងដាក់ម្ដុំចូល ទៅខាងលើ ប្រហែលជានឹងងាយរកបាន ស្រួលជាជាងបន្តិចទៅតាម website របស់ rap.gao.kh ហ្នឹងបាទ ប៉ុន្តែឥឡូវនេះបដោះសំគឺយើងអាចនឹងធ្វើតាមវិធីសាស្ត្រនឹងបាននៅក្នុងកន្លែងនេះគឺអឺសាធារណជនអាច នឹងឃើញទ្រង់ទ្រាយថា ចាប់ផ្ដើមឡើង ដោយការបង្ហាញនៅជួរខាងឆ្វេងបំផុតគឺមានពាក្យថាទាំងអស់ឬមួយក៏ឈ្មោះគណៈកម្មការណាមួយ មិនមែនគណៈកម្មការទេនៅទីនេះ គឺមុខវិជ្ជាតែម្ដង គឺបង្ហាញតាមមុខវិជ្ជាជាឧទាហរណ៍មានគណៈកម្មការ ខ្លះនោះគឺគាត់គណៈកម្មការតែមួយក៏ប៉ុន្តែគាត់មានមុខវិជ្ជាដល់ទៅ2ជាឧទាហរណ៍រូបវិទ្យានិងគីមីជាដើមអញ្ចឹងនៅទីនេះគឺយើងបង្ហាញទៅតាមមុខវិជ្ជាតែម្ដងបាទអញ្ចឹងបើត្រូវការពាក្យគឺមិនមែន ត្រឹមតែគណៈកម្មការទេគឺអាចចូលទៅដល់ទៅមុខវិជ្ជាទៅទៀតការរៀបរកពាក្យគឺអាចបាយបញ្ចូលនៅត្រង់កន្លែងសញ្ញារោគកែវពង្រីកហ្នឹងគឺបានន័យថាយើងរៀបរកនៅក្នុងកន្លែងហ្នឹង ការបង្ហាញគឺមានត្រង់ទ្រាយទៅជាភាសាដោយសារថានេះគឺជាសាទេនក្រមអញ្ចឹងគឺ បង្ហាញទៅជាភាសាអង់គ្លេសហើយនិងភាសាបារាំងបាទបើសិនជាមានការពន្យល់ដែលកន្លងមកក្រមប្រឹក្សាជាតិភាសាខ្មែរបានធ្វើសម្រាប់ពាក្យនោះគឺក៏មានការបញ្យល់ដែរនេះគឺជាការប្រើប្រាស់នៅលើ web អញ្ចឹងសូមបន្តទៅ slide ទី2 សម្រាប់អ្នកដែលប្រើនៅក្នុង ទូរស័ព្ទដៃពពួកប្រភេទ iOS គឺបានន័យថា iPhone បាទព្រោះ iOS ហ្នឹងគឺមានតែមួយក្រុមហ៊ុនទេដែលធ្វើគឺ iPhone ហ្នឹងដើម្បីអឺដាក់កម្មបញ្ចូលកម្មវិធីនេះនៅលើ iPhone គឺយើងត្រូវចូលទៅ App Store បាទ App Store គឺអាហ្នឹងគឺជាអឺទីផ្សារនៃ software របស់ iPhone នឹងហើយនៅក្នុងហ្នឹងគឺបើសិនជាយើងរៀបរកឈ្មោះតែម្ដងវាលំបាកជាទូទៅគឺគេតែងតែវាយបញ្ចូលពាក្យដើម្បីងាយងាយរកនៅទីនេះគឺយើងត្រូវឲ្យពាក្យថា lexicon KH បាទមានសំណួរដែរសួរថាហូចចុះបើពាក្យនឹងដាក់ទៅជាខ្មែរហ្មងទៅវាយ៉ាងម៉េចជាទូទៅយើងអាចនឹងដាក់ជាភាសាខ្មែរក៏ប៉ុន្តែ យោងទៅលើលទ្ធភាពនៃការប្រើប្រាស់អ៊ីនធឺណិតដែលមានទូទាំងពិភពលោក យើងប្រហែលជានៅរក្សាទុកត្រង់ត្រីមួយគឺភាសាឡាតាំងសិនចំតំណឹងគឺ lexicon KH ដែលយើងត្រូវការ វាយបញ្ចូល ហើយបន្ទាប់មកនឹងនៅពេលដែលចុច search ទៅគឺយើងនឹងទទួលបានរូបរាងមើលទៅតាមរូបហ្នឹងគឺជា logo មួយ ដែលមានផ្ទៃពណ៌ឈាមជ្រូកហ្នឹងបាទហើយពីខាងមុខគឺជារូបជា logo របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៅចំកណ្ដាលហ្នឹងចឹងនៅពេលដែលដាក់បញ្ចូលកម្មវិធីនឹងរួចទៅវិធីប្រើគឺ ប្រហាក់ប្រហែលទៅនឹងអ្វីដែលខ្ញុំបានរៀបរាប់នៅខាងលើដែរគឺមានថាការរាវរកពាក្យទៅតាមគណៈកម្មការឬក៏អឺទៅតាមមេពាក្យដែលយើងអាចនឹងរកឃើញ សូមទៅស្លាយបន្តទៅទៀតបាទដូចគ្នានេះដែរខ្ញុំក៏ចង់ជម្រាបអំពីទូរស័ព្ទភាគច្រើនជាពិសេសនៅក្នុងប្រទេសយើងតែម្ដងគឺមានអតិថិជន ដែលប្រើប្រាស់ប្រព័ន្ធ Android ច្រើនជាជាង iOS បាទអញ្ចឹងប្រព័ន្ធ Android គឺយើងចូលទៅក្នុង website បានន័យថាចូលទៅក្នុង Play Store របស់ទូរស័ព្ទ Play Store ក៏ជាទីផ្សារមួយដែលដាក់លក់នៅ ផលិតផល software របស់ក្រុមហ៊ុនពពួកដែល ប្រើទូរស័ព្ទប្រើប្រព័ន្ធ Android ហ្នឹងនៅក្នុងទីនោះគឺក៏តាមវិធីសាស្ត្រដូចគ្នាគឺយើងវាយពាក្យ lexicon kh ហើយយើងចុចរាវរកទៅយើងនឹងឃើញនៅរូបសញ្ញា logo ដូចដែលខ្ញុំបានធ្លាប់ជម្រាបរួចមកហើយកាលពី នៅក្នុងប្រព័ន្ធ iOS បាទអញ្ចឹងវិធីសាស្ត្រប្រើ គឺប្រហាក់ប្រហែលគ្នាចាតទៅទៀត គឺសូមខ្ញុំបាទសូមជម្រាបជូនដែរថាតើខ្ញុំបាន ធ្វើអ្វីខ្លះឲ្យវាខុសពី ក្នុង សិភៅបាទអឺជាធម្មតាឯកសារ digital ត្រូវតែមានការកែសម្រួលមួយចំនួន ដើម្បីសម្របសម្រួល ទៅ តាមអន្តរមុខ បាទ interface ដែលត្រូវបង្ហាញនៅលើអឺ website ឬក៏នៅលើ ទូរស័ព្ទបានន័យថាយើងមិនអាចនឹងធ្វើឲ្យសិភៅនឹងបើកមកទំព័រម្ដងមកទំព័រម្ដងបើមកទំព័រម្ដងដូចទៅនៅលើអឺសិភៅគឺវាពិបាកនឹងរាវរកពាក្យដដែលទៀតដដែលអញ្ចឹងជាទូទៅ គឺគេត្រូវបង្កើតទៅជាមូលតិនន័យមួយដែល ចង់មិនចង់ត្រូវតែមានការដោតរូបរាងជាឧទាហរណ៍ថាតើនៅទីនេះខ្ញុំបានធ្វើអ្វី ខ្លះ ទី1បើសិនជាពាក្យបញ្យលនឹងច្រើនបន្ទាត់ដែលមានចុះបន្ទាត់មានអីចឹងគឺយើងធ្វើវាទៅជាតម្រង់បច្ចនានុក្រមបានន័យថា យើងមិនចុះបន្ទាត់ទេ នៅកន្លែងណាដែលមិនចាំបាច់ទី2គឺការប្រើប្រាស់ឃ្លាលំដាប់ ឃ្លាលំដាប់ហ្នឹងគឺខ្ញុំ ជាការដែលខ្ញុំគ្រាន់តែសន្មត់ដោយខ្លួនឯងនៅឡើយទេគឺសំដៅទៅលើ bullet បាទកាលណាមានក្របបង្ហាញមូលមូលមូលមូលហ្នឹងគឺ យើងកាត់យកចូលមកទៅជាបន្ទាត់ ចូលគ្នាព្រោះវាធ្វើឲ្យវាវែងហើយវាពិបាកនឹងក្នុងការអឺពិនិត្យប្រោកនៅពាក្យដូចគ្នានេះដែរសម្រាប់ clear ដែលជាលេខរៀងគឺកាលណាយើងប្រើជា numbering ហ្នឹងក៏ខ្ញុំទាញដាក់ចូលបន្ទាប់គ្នាដែរដែលដាក់ទៅជាលេខទៅវិញតមកទៀតសទានុក្រមពីមុនគឺយើងចេញទៅតាមគណៈកម្មការអញ្ចឹងនៅទីនេះក៏បានរៀបចំទុកដដែលរក្សាត្រង់ទ្រីដដែលប៉ុន្តែមិនមែនត្រឹមតែគណៈកម្មការទេ គឺដូចខ្ញុំបានជម្រាបជូនខាងដើមគឺយើង បង្កើតទៅតាមមុខវិជ្ជាទៅទៀតមិនមែនត្រឹមតែគណៈកម្មការទេ បាទអញ្ចឹងសុំស្លាយបន្តទៅទៀតអឺរបស់មួយ ដែលយើងធ្វើឲ្យមានភាពខុសពី ច្បាប់ដើមបន្តិចដោយសារថានៅក្នុងសិភើដែលនិយាយអំពីឈ្មោះប្រទេសហើយនិងរាជធានីហ្នឹងហើយនិងធានីហ្នឹងគឺ ពីមុនមកយើងដាក់ឈ្មោះប្រទេស ហើយបន្ទាប់មកឈ្មោះធានីហ្នឹងផ្សេង ហើយដោយដូចជាពុំមានទំនាក់ទំនងរវាងពីពាក្យមួយទៅពាក្យមួយទេគ្រាន់តែនៅពីលើខាងក្រោមជាប់គ្នាដោយសារថាការរៀបរាប់នៅទីនេះ យើងបង្ហាញជាទ្រង់ទ្រាយបែបវចនានុក្រមចឹងដើម្បីឲ្យវាមានការភ្ជាប់គ្នារវាងឈ្មោះប្រទេសហើយនិងឈ្មោះធានី គឺយើងបានថែម ជាឧទាហរណ៍នៃចំឈ្មោះប្រទេសប្រាប់ថាប្រទេសហ្នឹងមានធានីឈ្មោះអ្វី ធានីគឺបានន័យថាឬមួយក៏រាជធានីឬក៏រដ្ឋធានីហ្នឹងបាទហើយនឹងផ្ទុយទៅវិញ គឺបើកាលណានិយាយពីធានីណាមួយ គឺយើងភ្ជាប់ឈ្មោះប្រទេសចូលបន្ថែមទៀតផងដើម្បីឲ្យវាមានភាពតាក់ទងគ្នាងាយស្រួលសម្រាប់អ្នកអានតែប៉ុណ្ណោះគឺគាត់តែបន្ថែមបញ្ជាប់ហ្នឹងសូមស្លាយតទៅទៀតបាទអញ្ចឹងនិយាយពីរឿងការប្រើប្រាស់អញ្ចឹងខ្ញុំសារឡើងវិញ មិញខ្ញុំបានជម្រាប ជូន ត្រួសត្រួសឲ្យថា យើងអាចនឹងធ្វើការរាវរកតាមវិធីសាស្ត្រអ្វីខ្លះទី1គឺវាមានបញ្ជីពាក្យទាំងអស់ទី2គឺតាមគណៈកម្មការឬក៏តាមមុខវិជ្ជានឹងឯងទី3ទៅទៀតសម្រាប់ភាសាអង់គ្លេសឬក៏បារាំងឧបមាថាយើងចង់រកពាក្យបារាំងឬក៏ពាក្យអង់គ្លេសនៅក្នុងនោះអឺសទានុក្រមនេះមានលទ្ធភាពឲ្យរាវរកទាំងពាក្យ បារាំងឬក៏អង់គ្លេសឧបមាថាបើសិនជាសាធារណជន បានន័យថាអ្នក ប្រើប្រាស់ណាមួយគាត់ចេះភាសាបារាំងឬក៏អង់គ្លេសគាត់ចង់ចង់ថាតើពាក្យបារាំងនឹងអាចនឹងមាននៅក្នុងសទានក្រម ជាខ្មែរថាដូចម្ដេចអញ្ចឹងក្នុងករណីហ្នឹងសូមជ្រើសរើសយកកន្លែងពាក្យថាទាំងអស់បានន័យថាមិនមែនតាគណៈកម្មការណាមួយទេហើយបន្ទាប់មកសូមវាយបញ្ចូលនៅក្នុងហ្នឹង ជាអសរឡាតាំងទៅបាទខ្ញុំជឿជាក់ថានៅគ្រប់ទូរស័ព្ទទាំងអស់គឺយើងអាចនឹងបញ្ចូលបានជាពាក្យខ្មែរឬមួយក៏ជាពាក្យឬក៏ជាអសរឡាតាំងអញ្ចឹងគឺជ្រើសរើសយកភាសានោះទៅហើយវាយបញ្ចូលពាក្យហ្នឹងទៅក្នុងប្រអប់រាវរកនឹងដដែលហ្នឹងគឺយើងអាចនឹងរកឃើញបើសិនជាមានពាក្យខ្មែរដែលត្រូវគ្នានឹងពាក្យនោះបាទទី2ទៀតខ្ញុំនិយាយអំពីភាពខ្វះខាត គ្រប់ខ្ញុំធ្វើខ្ញុំមិនច្បាស់ខ្លួនឯង100%ថាអូវាដឹងតែត្រូវទាំងអស់ហើយអត់មានខុសទេអញ្ចឹងគឺខ្ញុំចង់ជម្រាបថា ការបំផ្លែងទិន្នន័យពីត្រង់ត្រីលើกระดาษទៅជា digital គឺវាតែងតែមានបញ្ហាអាចអាចនឹងមានបញ្ហាខ្វះខាតបន្តិចបន្តួច ជាឧទាហរណ៍ខ្ញុំចង់ជម្រាបរបស់មួយដែលងាយគឺ ជើងដហើយនិងជើងតបើសិនជាភ្នែកយើងមើលនៅលើសិភៅគឺយើងឃើញថារបស់ទាំងពីរហ្នឹងវាដូចគ្នាទេក៏ប៉ុន្តែសម្រាប់ករណី digital របស់ពីរហ្នឹងគឺផ្សេងគ្នាសុទ្ធសាធបាទព្រោះយើងត្រូវប្រាប់ថាជើងហ្នឹងគឺជើងដឬក៏ជើងត អាហ្នឹងខ្ញុំបានធ្វើការផ្ទៀងផ្ទាត់មួយចំនួនធំសរសេរជាកម្មវិធីដើម្បីពិនិត្យវាហ្នឹងក៏ប៉ុន្តែអាចនឹងមាននៅសល់ខ្វះខាតអាហ្នឹងខ្ញុំជម្រាបជូនឲ្យហើយអញ្ចឹងបានន័យថា ការបំផ្លាញទិន្នន័យវាមិនសុក្រិត100%ទេទី2ទី2គឺតកតងទៅនឹងជំនាញពិសេសខ្លះខ្លះដូចជាការបំផ្លែងរូបមន្តគីមីរូបវិទ្យាគណិតវិទ្យាជាដើមជាទូទៅបើសិនជាយើងយករូបយកមកដាក់គឺបច្ចនានុក្រម digital យើងនឹងនឹងមានទំហំធំយកតែមែនតែនវាធ្វើឲ្យ មានការពិបាកក្នុងការប្រើប្រាស់ណាស់អញ្ចឹងជាបច្ចេកទេស គឺគេត្រូវ ប្រើវាទៅជាកម្មវិធីកោតដែលរក្សាទុកនៅរូបមន្តគណិតជា គីមីឬក៏អឺរូបជានោះគឺ ជាឧទាហរណ៍សញ្ញាសិក្មាសញ្ញាអាល់ហ្វាបេតាអីហ្នឹងគឺយើងមិន ចាប់យកជារូបដាក់ចូលទេគឺយើងប្រើកម្មវិធីមួយដែលពេញនិយមនៅក្នុង ការប្រើប្រាស់ការធ្វើ ជាសទានុក្រមទាំងនៅលើ web គឺគេហៅថា LaTeX អញ្ចឹងខ្ញុំបានបង្កើតទៅជា LaTeX ហ្នឹងហើយយើងក៏ដាក់ចូលទៅក្នុងហ្នឹងអញ្ចឹងរៀងរាល់ការបំផ្លែងវាអាចនឹងមានអាចនឹងមានខ្ញុំជម្រាបជូនអញ្ចឹងអញ្ចឹងខ្ញុំសូមអ្នកជំនាញសាធារណជនដែលមានការចូលចិត្តផ្នែកខាងរបស់ដែលមានរូបមន្តដូចជាគីមីរូបហើយនឹងគណិតជាជួយមេតាជួយតិចទៀនច្រើនតាមដែលអាចបានអញ្ចឹងសូមទៅ slide បន្តទៅទៀតគឺជា slide ចុងក្រោយ គឺខ្ញុំបាទក្នុងនាមជាអឺក្រមការងារដែលទទួលបន្ទុកបំផ្លែងពីសិភៅទៅជា digital សូមរងចាំទទួលការតិចៀនស្ថាបនាច្រើនតាមដែលអាចពីសម្ដេចឯកឧត្តមត្រង់លោកលោកជំទាវលោកស្រីទាំងអស់ដើម្បីឲ្យសទានុក្រមនេះកាន់តែមានភាពប្រសើរឡើងតាម ជានិរន្តរ៍បាទសូមអរគុណបាទសូមថ្លែងអំណរគុណគឺថាចំពោះអាដាមបណ្ឌិតឈិតវណ្ណរិទ្ធគឺដែលបានបង្ហាញ អំពីការប្រើប្រាស់ software នេះគឺថាជូន សាធារណជនទូទៅឲ្យបាន ជ្រាបក៏ប៉ុន្តែបន្ទាប់ពីនឹងទៅវាអាចមានថាជា សំណួរខ្លីៗអីបើសិនជាមាន ទៅលើអាដាមចិត្តវណ្ណរិទ្ធគឺថាអាចសួរបានក៏ប៉ុន្តែខ្ញុំគិតថាការប្រើប្រាស់ទូរស័ព្ទដៃចំពោះវចនានុក្រមឬមួយក៏ស្ទានុក្រមក៏មានផ្សេងទៀតដែរមិនខុសគ្នាប្រមាណទេបើសិនជាមាន សំណួរសូមអញ្ជើញលើកបាទសូមសូមអរគុណ បាទប្រហែលជាសំណួរមិនទាន់មានទេគឺថាដូច្នេះគឺថាយើងជិះឱកាសគឺថាកុំអោយខាត់ពេលសំណួរចេះទៅសួរបដាបដាទៅគឺថាបន្តទៅនេះគឺយើងចូលទៅក្នុងកម្មវិធីខ្ញុំសូមអញ្ជើញគឺថាអាដាមបណ្ឌិតស្វាជាសុកទូចដែលជាប្រធានរាជបណ្ឌិតសភាកម្ពុជាគឺថាធ្វើចំណាប់អារម្មណ៍សូមគោរពអញ្ជើញចិត្តសួរទៅខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះធិរាធិរៈគ្រប់ព្រះអង្គជាទីគ្រប់ជាទីសក្ការៈសូមគ្រប់អាយដាមហ៊ានសខុមប្រធានក្រុមប្រឹក្សាជាតិវិសាខ្មែរសូមគ្រប់បណ្ឌិតសភាចារលោកបណ្ឌិតនិងជាសមាជិកនៃក្រុមប្រឹក្សាជាតិភាសាខ្មែរទាំងអស់ដែលមានវត្តមាននៅតាមអនឡាញនៅក្នុងបន្ទប់នាថ្ងៃនេះជាការពិតណាស់អ្វីដែលរាជមន្ត្រីសភាកម្ពុជា បានរៀបចំនឹងធ្វើឲ្យមានគេហៅថា អនឡាញឬក៏សន្តានុក្រមមួយដែលបែបជា លក្ខណៈ software បំលែងទៅ4.0ដែលជាចរន្តថ្មីនៃដំណើរការពិភពលោកយើងនេះហើយវាជាការងាយស្រួលដែលយើងមិនអាចយកបច្ចនានុក្រមឬសន្តានុក្រមយកទៅដាក់នៅក្នុងកាបូបយួរទេយើង អាចប្រើតែទូរស័ព្ទទៅដល់ទីណាយើងនឹងអាចប្រើប្រាស់បានទៅដល់ទីនោះ ជាការពិតរាជមិត្តសភាកម្ពុជា ធ្វើដំណើរ4ជំហាន នៅ អំឡុងពេលខាងមុខនេះទី1យើងបានរៀបចំ សន្តិនិក្រមនេះខ្ញុំនឹងនិយាយលម្អិតនៅ ពេលខាងមុខបន្តិចទៀតនេះ ទី2យើងនឹងអេបប្រាសាទក៏ដូចជាគេហៅថាកន្លែង កំសាន្តទាំងអស់ចូលទៅក្នុងគេហៅថា អេបរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីងាយស្រួលឲ្យទេសចរឬក៏អ្នកដែលមកទស្សនាឬក៏ចង់ដឹង ពីបញ្ហាប្រាសាទនិងកន្លែងកំសាន្តនៅប្រទេសកម្ពុជាជៀសវាងការបោកប្រាស់ណាមួយ របស់អ្នកហៅថាបោកប្រាស់មាន4ប្រភេទកន្លងមកដោយខាងជាងខ្ញុំសិក្សាស្រាវជ្រាវហ្នឹងទី1គឺ guide ទី2គឺយានជំនិះទី3 គឺអ្នកដែលមិនដឹងគេថាចង់បានផលពីហ្នឹង គឺគេគាត់ចាប់ដើមបង្វែងពង្វៀងធ្វើយ៉ាងណាធ្វើឲ្យអ្នកទេសចរហ្នឹងមានអារម្មណ៍នឿយណាយអញ្ចឹងយើងនឹងរៀបចំអេតប្រាសាទហើយនឹងទីតាំងដែលកន្លែងកំសាន្តហ្នឹងចំណុចទី3យើងនឹងរៀបចំអេតសិលាចារឹកសិលាចារឹកបន្តិចទៀតក៏លែងលំបាកទៀតដែរគឺយើងអាចបកប្រែ យ៉ាងងាយស្រួលបំផុតចូលទៅ ក្នុង app នេះ ជាភាសាខ្មែរដែលយើងអាច អានភាសាខ្មែរបានយើងអាច មើលកិច្ចការនឹងបាន ហើយ ចំណុចមួយទៀតដែលយើងត្រូវត្រៀមលក្ខណៈពិសេសបំផុតនោះ ហើយនឹងឈានទៅ ដល់ដំណាក់កាលមួយ គឺយើងចាប់ផ្ដើមរៀបចំប្រព័ន្ធវចនានុក្រមទាំងមូលនិង សន្តានក្រមនេះចូលទៅ ក្នុង app ដូចអាយដាមឈិតវណ្ណរិទ្ធ ដែលលោកបានធ្វើការ លំអិតទៅក្នុងបច្ចេកទេសហេតុអីបានជាយើងបង្កើតនៅ សន្តិនក្រមជាការពិតណាស់សម្ដេចសង្ឃរាជជួនណាតគាត់គ្រាន់តែធ្វើ ផ្លូវលំទេគាត់គ្រាន់តែធ្វើផ្លូវលំទេអញ្ចឹងអ្នកវិទ្យាសាស្ត្រក្រោយមកនឹងចាប់ផ្ដើមធ្វើផ្លូវជាតិហើយនឹងផ្លូវ highway ឬក៏ផ្លូវលបឿនលឿនស្អីទៅផ្លូវលបឿនលឿន លែងស្ពាយវចនានុក្រមគេអាចប្រើតាមទូរស័ព្ទស្អីទៅផ្លូវលបឿនលឿនគឺលបឿនលឿនទៅលើភាសា ដែលយើង អាចប្រើប្រាស់មិនកំចៃពីគេអញ្ចឹងឧទាហរណ៍ខ្ញុំគ្រាន់តែ នៅក្នុងជំនាញរបស់ខ្ញុំឯងបើកមើលវចនានុក្រមសម្ដេចសង្ឃរាជជួនណាតមិនមានទេស្អីទៅពាក្យថានយោបាយសាមញ្ញអត់មានទេប៉ុន្តែបើចង់ដឹងបើក សន្តិសន្តិនុក្រមដែលឯកឧត្តមឈិតបានរិទ្ធកំពុងតែ ធ្វើនេះអាចដឹងព្រាមអ្នកខ្លះថានយោបាយគឺជាការបោកប្រាស់នយោបាយគឺជាការបញ្ចុះបញ្ចូលប៉ុន្តែគឺក្នុងវចនានុក្រមសម័យសង្គ្រាមជួនណាតអត់មានទេតែបើមើលសន្តិនុក្រមដែលមាន3766ពាក្យហ្នឹងគឺយើងឃើញតែមើលវិជាសាស្ត្រនយោបាយឃើញមានពាក្យ នយោបាយមកពាក្យប៉ូលីដើមមកពីក្រិចប៉ូលីប្រែមកថាព្រំដែនសីមាមិនមកពីការបោកប្រាស់ទេអញ្ចឹងការគ្រប់គ្រងតាមបែបនយោបាយគឺការ គ្រប់គ្រងតាមបែបព្រំដែនសីមាពាក្យថាបោកប្រាស់មិនមែននយោបាយទេហើយពាក្យបញ្ចុះបញ្ចូលក៏មិនមែននយោបាយដែរនយោបាយគឺពាក្យបោកពាក្យប៉ូលីបោកពាក្យបរិយយើងអាចបើកមើលទៅឃើញអញ្ចឹង ពីដើមយើងមើលអត់យល់ទេច្បាស់ពីនិយាយតគ្នារហូតមកស្រុកខ្មែរសួរ100នាក់បើមិនឆ្លើយចឹងទាំងអស់បោកប្រាស់មិនមែននយោបាយស្អីក៏បោកប្រាស់ដែរពាណិជ្ជកម្មក៏បោកប្រាស់ដែរទិញ2រៀលលក់3រៀលរបស់មិនសូវល្អបញ្ចុះបញ្ចូលថាល្អរហូតដល់នារីខ្លះមិនហ៊ានចេញដើមទ្រូងទៅបញ្ចេញដើមទ្រូងដើម្បីឲ្យគេយល់ដើម្បីឲ្យគេតាក់ទាញឲ្យគេដើម្បីទិញបញ្ចុះបញ្ចូលអាហ្នឹងបោកប្រាស់បោកប្រាស់ខ្លួនអត់សទៅលាបម្សៅឲ្យសបោកប្រាស់ អើអាវមិនលបេះលេវធ្វើលបេះលេវដើម្បីឲ្យគេចាប់ទាញឆ្លោះក្នុងគ្រួសារដើម្បីតាក់ទាញអានោះសិតទៅបោកប្រាស់នយោបាយដែរអានឹងយោបាយដែរមិនយោបាយទេមិនយោបាយទេអញ្ចឹងកន្លែងហ្នឹងសូមឲ្យយើងផ្ដល់ឱកាសនេះ ទៅដល់មនុស្សជនរួមជាតិរបស់កម្ពុជា ចំណុចមួយទៀតយើងតែនិយាយថាមោទនភាពភាសាខ្មែរយកស្អីទៅមោទនភាព បើយើងមិនបង្កើតថ្មីកាលណា ចង់ឲ្យគេប្រើភាសាខ្មែរវាទល់តែភាសានឹងសម្បូរបែបដើម្បីខ្មែរសម្បូរបែបបានវាត្រូវការបញ្ញវន្តវាត្រូវការបញ្ញវន្តមិនមែនសម្បូរបែបតែប្របេមាត់ទេជួនខ្សាប់ព្រះអង្គអីឬមួយក៏អ្នកចេះភាសាខ្មែរហ្នឹងអូមោទនភាពជាតិខ្មែរប៉ុន្តែគេនិយាយភាសា គីមីចេះទេអត់ចេះគេនិយាយភាសា physics ចេះទេអត់ចេះមានភាសាខ្មែរទេអត់មាននិយាយភាសា IT មានទេអត់មានយើងខ្ចីពាក្យគេរហូត ណាយើងដោយសារតែខំពាក្យគេហទំព័រឥឡូវកុំព្យូទ័រយើងមាន មានពាក្យខ្មែរកុំព្យូទ័រមានមានទេពាក្យខ្មែរអត់មានកុំចៃគេឲ្យជំនួសតនភាព ជាតិខ្មែរត្រង់ណាអញ្ចឹងវាទៀមទានៅ IT នឹងបង្កើតស្អីទៅកុំព្យូទ័រ ordinator អត់ឧទាហរណ៍អញ្ចឹងអញ្ចឹងពាក្យខ្មែរកាលណាអត់មាន ទៅ ខ្ចីគេមកខ្ចីគេមក ចឹងហើយបានជានៅក្នុងភាសានយោបាយហ្នឹងខ្ញុំមិនមានជំនាញខាងទេអាសេអសជួនកាលខុសជួនកាលផ្នែកអីចឹងវាបញ្ហាប៉ុន្តែកាលណាយើងនិយាយពីមោទនភាព ភាសាខ្មែរ ត្រូវបង្កើតផលិតផលឲ្យបានច្រើន ហើយដាក់ឈ្មោះ ទៅនឹងហើយចំណុចមួយទៀតក្រមប្រឹក្សាជាតិភាសាខ្មែរនឹងទៅ ថ្ងៃមុខយើងនឹងមានសុំទៅរដ្ឋាភិបាលដើម្បីរក license រាល់ផលិតផល ដែលនាំចូលមកត្រូវការបកប្រែគឺយក វិជាស្ថានយកក្រុមប្រឹក្សាជាតិវិសាខ្មែរនឹងដើរតួហេតុអីកសិករភាគច្រើនអត់ចេះភាសាចិនទេ កសិករភាគច្រើនក៏អត់ចេះភាសាអង់គ្លេសដែរហើយក៏អត់ចេះភាសាវៀតណាមដែរហើយក៏មិនចេះភាសាថៃដែរអញ្ចឹងបើគាត់យកឆ្នាំជាតិពុលមួយ ទៅបាញ់បើគាត់អត់ដឹងសរសេរពីអក្សរខ្មែរផងតើគាត់ប្រើប្រាស់របៀបម៉េចអាចឆ្នាំមិនមានគុណភាពអាចឆ្នាំប៉ះពាល់ទៅដល់សុខភាពខ្លួនឯងទៀតដោយសារគាត់អត់ចេះប្រើហេតុអីបានអត់ចេះប្រើ ព្រោះអត់មានអានអញ្ចឹងមោទនភាពជាតិខ្មែរមិនបើអត់ទាំងមានពាក្យនៅនឹងផងហ្នឹងអញ្ចឹងយើងត្រូវរៀបចំអាហ្នឹងយើងត្រូវរៀបចំអាហ្នឹងយើងកុំខឹងគេកុំថាឲ្យគេបើសិនជាយើងមិនទាន់ធ្វើខ្លួនឲ្យคล้ายទៅជារបស់ដែលពោពេញទៅដោយតម្រូវការគេគ្រប់គ្រាន់ឧទាហរណ៍យើងមិនឲ្យគេហូបរស់បរទេសប៉ុន្តែខ្លួនយើង បានធ្វើឲ្យនៅបើយើង បានធ្វើហើយយើងមិនហូបអានឹងបានយើងមិនទទួលទានអានឹងបានយើងទទួលទានថាយើងយើងទទួលយើងខុស ដូច្នេះដើម្បីធ្វើយ៉ាងណាឲ្យភាសាខ្មែរសម្បូរបែបអានឹងបានមោទនភាពឲ្យគេប្រើភាសាខ្មែរវាដរាបណាយើងខ្លាចហេតុអីបានគេរៀនភាសាអង់គ្លេសហេតុអីគេរៀនភាសាចិនភាសារុស្ស៊ីព្រោះគេមហាអំណាចពីដើមខ្មែរយើងគេរៀនភាសាច្រើនពួកខ្មែរមហាអំណាចអាណាចក្រអង្គរថៃក៏រៀនភាសាខ្មែរថៃទំដោតាភាសាស្ដាច់សឹងតែភាសាខ្មែរសឹងតែទាំងអស់ប៉ុន្តែដល់ពេលខ្មែរចុះ ខ្មែរចង់មានមោទនភាពអីទៀតខ្មែរអីក៏ប្រើរបស់គេ ស្អីក៏ប្រើរបស់គេ ផលិតឡើង បង្កើតឡើងអាបង្កើតនឹងហើយបានជាបង្កើតភាសាព្រោះភាសាខ្មែរកើតចេញពីចំនួន4ខ្ញុំមិនមែនឯកទេសទេទី1គឺចេញពីអីចេញពីត្រាប់តាមអញ្ចឹងបើឃើញបើឃើញថ្មីមិនទាន់មានអីអស់យើងអាចត្រាប់បានយើងឧទាហរណ៍តកែយំហៅតកែប៉ុន្តែតាមពិតតកែពពាលមិនហៅសัตว์ពពាលទេ ប៉ុន្តែសារសំឡេងតក់តក់តក់តក់ណាដំណក់ដំណក់ទឹកគេហៅតក់តក់កើតចេញមកពីអីកលាស់កាត់ក្លានចង្ក្រឹងក្លឹងចង្ក្រានទ្រុសដាក់មុខត្រង់ដាក់មុខណាកាត់ចុះកាត់ឡើងវែងទាំងអស់អញ្ចឹងដើម្បីឲ្យភាសាខ្មែរនឹងកាន់តែសម្បូរបែបវាត្រូវការ អ្នកដែលមានបញ្ញាញាណត្រូវជួយគ្នា មិនមែនតែអ្នកភាសាតែមួយទេគ្រប់ឯកទេសទាំងអស់ចឹងហើយបានយើងមាន17ក្រុមដោយអាយដាមឈិតវ៉ាន់រិតនិយាយថាមានក្រុមខ្លះក៏យើងមិនទាន់បានប្របែកដូចជារូបវិជាដូចស្អីចឹងស្ថាបត្យកម្មរបស់យើងកាលណាយើងមានរបស់យើងយើងត្រូវរៀបចំយើងត្រូវរៀបចំអាហ្នឹងដែលដែលយើងថាមោទនភាពមិនមែនមោទនភាពអ្វីដែលយើងមិនខំបង្កើតឲ្យគេថាតាមហើយរោពាកដាក់មិនបានដោយ ចូលទៅហាងមិនមែនបញ្ជាទិញទេខ្ញុំសូមកំងដល់ប៉ាក់លេហ្វុងសេណានិយាយភាសាប្រាំងកំងទៅសួរឥឡូវអ្នកដែលស្អីមោទនភាពជាតិខ្មែរចូលមើលសូមកំងមហូបអាហ្នឹងមកពីស្អីឥឡូវបើយើងមោទនភាពយើងដាក់មើលភាសារបស់យើងទៅហើយយើងបញ្ជាទិញមហូបអីមហូបអី ប៉ុន្តែមិនទេ100%ចូលទៅព្រាមប៉ុន្តែយើងត្រូវពាក្យអីបើសិនពាក្យយើងមានពាក្យបញ្ជាទិញហើយប៉ុន្តែកន្លែងខ្លះក៏យើងប្រើភាសាខ្លះភាសាសាមញ្ញយើងប្រែឲ្យទៅជាភាសាដ៏អស្ចារ្យវាតាមទំនោរនៃចរន្តនយោបាយអ្នកណាមានឥទ្ធិពលប្រើកុំកុំអញ្ចឹងឧទាហរណ៍ណាកាលានុវត្តភាពឱកាស បើសិនកលាកលារដ្ឋភាពនឹងវាក្តោបធំអានឹងយើងប្រើទៅបើឱកាសគឺនៅតែឱកាសដែរអង់គ្លេសវាមានដូច opportunity អានឹងដែលយើងត្រូវយើងត្រូវទៅមើលយើងត្រូវរៀបចំ ដើម្បីឲ្យคล้ายទៅជាសេចក្តី តម្រូវការរបស់សង្គមហើយងាយស្រួលកុំឲ្យអាភាសាមានហើយទឹកបន្លែងឲ្យកាន់តែវិលក្បាលអានឹងក៏អត់មានអានឹងមិនមោទនភាពទេខ្មែរយើងចូលចិត្តនិយាយភាសាណាដែលគេស្ដាប់អត់បានថាអ្នកចេះស្រុកគេអត់អញ្ចឹងទេ ស្រុកគេកាលណាភាសាកាន់តែសួរនិយាយកាន់តែសួរស្ដាប់គេហៅថាអ្នកប្រាជ្ញព្រោះ iPhone គេធ្វើពី iPhone 1រហូតដល់ iPhone 12ហេតុអីបានគេធ្វើអញ្ចឹងគេស្រួលមនុស្សគេមិនមែនប្រើភាសាណាដែលពិបាកគេយល់ពិបាកឲ្យងាយទល់បើកសត្វបើកវចនានក្រមមិនមើលហើយមិនចេះហើយទៅទៅមើលអានេះសាលាចរិតទៀតឬក៏ទៅមើលបតៃបៃដកទៀតបានបានដឹងអានឹងក៏អត់ត្រូវដែរអានឹងមិនអ្នកចេះទេអ្នកល្ងង អ្នកចេះធ្វើឲ្យគេស្រួលគេធ្វើពី10គីឡូមកកុំព្យូទ័រគេធ្វើកុំព្យូទ័ររហូតដល់កុំព្យូទ័រអភិវឌ្ឍដល់ហៃមួយដែលខ្ពស់កម្រិតដែលងាយស្រួលអញ្ចឹងយើងអ្នកភាសាក៏ត្រូវរកភាសាណាដែលសាមញ្ញហើយគ្រប់ដណ្ដប់កុំយកភាសាមួយទៅឲ្យគេអង្គុយគិតឲ្យគេពិចារណានិយាយភាសាឲ្យគេមិនយល់បើនិខាយបបត់វិញទៅសេនិខាយបបត់វិញសេគេអត់យល់ធ្លាក់ព្រុសភ្លាម ត្រូវទៅសេភាសាសាមញ្ញដើម្បីឲ្យគេយល់មិនយកភាសាសំស្ក្រឹតភាសាសំស្ក្រឹតជាភាសាងាប់ភាសាសំស្ក្រឹតគឺភាសាកម្ចីអញ្ចឹងយើងគួរតែបង្កើតភាសាខ្មែរឲ្យបានច្រើនដើម្បីឲ្យខ្មែរយល់ខ្មែរដឹងអានឹងខ្ញុំគ្រាន់តែជាការផ្ដល់ព្រោះខ្ញុំនៅក្នុងក្រមប្រឹក្សាជាតិភាសាខ្មែរដែរផ្នែកខាងវិទ្យាសាស្ត្រនយោបាយបាទនៅក្នុងផ្នែកវិទ្យាសាស្ត្រនយោបាយដែលខ្ញុំ តែងតែដល់ឥឡូវនេះដោយសារពេលវាតិចមែនតើប្រជុំតិចណាស់ដែលខ្ញុំបានចូលរួមហើយមួយទៀតកូវីដលែងបានចូលរួមប៉ុន្តែជានិច្ចការខ្ញុំនឹងព្យាយាមចូលរួមនៅក្នុងមុខវិជ្ជាហ្នឹងពីព្រោះខ្ញុំបានចូលរួមនឹងរយៈពេលជាច្រើនឆ្នាំមកហើយហើយយើងដឹងហើយថាដូចអ្វីដែលអាយដាមសនពើបានបង្ហាញហ្នឹងថាក្រមប្រឹក្សាជាតិភាសាខ្មែរបានបង្កើតមកហើយមានភាពធ្លាក់ចុះឡើងឡើងចុះចុះឡើង អ្នកដែលចាប់ផ្ដើមមុនគេគឺអាយដាមឡុងសៀមនឹងហើយអត់មានពីណាទេក្រោយមកអាយដាមព្រំមុលមិនដើរទៀតអាយដាមព្រំមុលគាត់ជួបខ្ញុំខ្ញុំមិនមានក្នុងក្នុងក្រុមនឹងទេគាត់ថាមើលប្អូនប្អូនជួយជួយធ្វើកិច្ចការហ្នឹងព្រះលោកជួយក៏បានប្រទានអាយដាមសុមនិតពេលដែលជួបអាយដាមសុមនិតនឹងហើយដែលខ្ញុំនិយាយជាមួយអាយដាមសុមនិតហើយទៅជួបអាយដាមឧបនាយករដ្ឋមន្ត្រីសុកអានឥឡូវ គាត់សម្ដេចហើយហើយគាត់បានចែកឋានគាត់បាន ជួយ បង្កើតក្រុមនឹងមកក្រុមក្រោយមកគឺឯកឧត្តមច័ន្ទសំណប់ក្រោយមកទៀតគឺឯកឧត្តមនៅសុនឥឡូវនេះឈានឯកឧត្តមហ៊ានសខុមហើយត្រៀមបណ្ដោះមនុស្សចំនួនថ្មី ដើម្បីឲ្យទៅកាន់កិច្ចការហ្នឹងគុំទម្លាប់ធ្វើស្ដាច់ក្រាញ់គុំទម្លាប់អស់ពីអញគ្មានអ្នកដតី ក្នុងវិជាសាស្ត្រត្រូវតែបើកទ្រូងឲ្យទូលាយដើម្បីទទួលយកអ្វីដែលថ្មីទទួលយកអ្វីដែល សម្រាប់ការអភិវឌ្ឍភាសា ការអភិវឌ្ឍភាសាខ្មែរវាទាមទារឲ្យបង្កើតផលិតផលឲ្យកាន់តែច្រើនហើយផលិតផលទាំងអស់នោះត្រូវប្រើប្រាស់ជាភាសា ខ្មែរឧទាហរណ៍ហេតុអីបានជាគេរៀនភាសាបើយើងអត់មានអីឲ្យគេប្រើផងគេមកប្រើភាសាយើងបានការអីបើអត់ឧទាហរណ៍ឧទាហរណ៍គឺថាឆ្លាក់រូប គេនិយាយអំពីឥន្ទ្រទេវីមួយឬក៏និយាយពីជ័យវរ្ម័នទី7មួយបើសិនជាយើងសរសេរបង្កើតថ្មីរចនាបថសិល្បៈនៃការចម្លាក់ជាភាសាខ្មែរបរទេសគេនឹងរៀនភាសាខ្មែរដើម្បីឲ្យដឹងអំពីរចនាបថហ្នឹងតែបើយើងអត់បង្កើតផងហ្នឹងគ្រាន់តែគ្រឿងចម្លាក់ទិញពីគេមកដែរហ្នឹងអាហ្នឹងជាបញ្ហាត្រូវតែខំត្រូវតែបង្កើត ហើយកាលណាបង្កើតអ្វីដែលជារបស់យើងហើយពេលនោះយើងនឹងខ្លាចទីជាមោទនភាពភាសាយើងហើយ តែបើយើងប្រើរបស់គេយើងអត់អាចធ្វើអីផងហើយយើងទៅនិយាយថាមោទនភាពអឺវាអត់ត្រូវទេអញ្ចឹងខ្ញុំជឿជាក់ថាក្រមទាំង17នេះគឺមាន ជំនាញគ្រប់ទាំងអស់ហើយគ្រប់ទាំងអស់នេះសូមព្យាយាម បង្កើតដោយអាយដាមហ៊ានសកុមលោក មានប្រសាសន៍ខ្វះថវិកាពេលវេលាតិច ក្នុងមួយអាទិត្យប្រជុំបាន តែម្ដងក្រុមប្រឹក្សាជាតិភាសាខ្មែរអញ្ចឹងចំនួនហ្នឹងខ្ញុំនៅថាបញ្ហា Covid ផងហើយវាលំបាកហើយដោយសារតែថវិការបស់រដ្ឋក៏កំពុងតែមានបញ្ហាហើយសប្តាហ៍នេះយើងកំពុងឈានទៅធ្វើមួយទៀតដែលខ្ញុំមិនបានជម្រាបហ្នឹងគឺប្រវត្តិសាស្ត្រយើងកំពុងសរសេរប្រវត្តិសាស្ត្រប្រវត្តិសាស្ត្រហ្នឹងគឺយើងសេ5យើងបែងចែកជា5ចំនួនសម័យមុនអង្គរសម័យអង្គរ សម័យក្រោយអង្គរនិងសម័យចតុមុខសម័យទំនើបនេះបាទអញ្ចឹងទាំងអស់នេះដែលខ្ញុំមិនមានពេលសម្រាប់ក្នុងការចូលរួមឲ្យបានច្រើនគឺដោយសារឯសពថ្ងៃនេះកំពុងតែអង្គុយអានប្រវត្តិសាស្ត្រពីព្រោះខាងក្រមគេបោះចូលមកខ្ញុំត្រូវមើលមើលហើយធ្វើយ៉ាងណាកាលណាខ្មែរមិនយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនចាប់ដើមប្រកែកគ្នា David Chandler ថាអញ្ចេះ Elizabeth Baker ថាអញ្ចេះចុះអាខ្មែរមិនកំថាផងពេលណាខ្មែរបានធ្វើពេលណា ខ្មែរចាប់ដើមសរសេរឲ្យតែឆ្លោះគ្នាឡើងនិយាយទៅពីរឿងប្រាំងយកតែរបស់ គេមកដាក់តើពេលណាខ្មែរយើងធ្វើអញ្ចឹងកុំបន្ទោសនេះណា យើងចាប់ដើមធ្វើចាប់ដើមបង្កើតចេញពីខ្លួនឯងខ្ញុំជឿជាក់ថាអឺកន្លែងខ្លះត្រូវមានឆន្ទៈ បើអត់មានឆន្ទៈទេយើងទៅមុខអត់រួចទេយើងទៅមុខអត់រួចទេតើមកដល់ថ្ងៃនេះខ្មែរមានសភៅប្រវត្តិសាស្ត្ររបស់ខ្លួនហើយឬនៅហើយសភៅប្រវត្តិសាស្ត្រនោះនឹងសរសេរជាភាសាខ្មែរអានឹងហើយមោទនភាពជាខ្មែរបើមោទនភាពជាខ្មែរអានប្រវត្តិសាស្ត្រជាភាសារុស្ស៊ីអានភាសាអានប្រវត្តិសាស្ត្រជាភាសាបារាំងហើយស្រេចតែមោទនភាពជាខ្មែរចេញពីតាណាមោទនភាពផ្លៃដែរអញ្ចឹងវាត្រូវការបដិញ្ញាចិត្តកម្រិតខ្ពស់ ក្នុងនាមជាថ្នាក់ដឹកនាំមួយខ្ញុំតែងតែរីករាយដោយឯកឧត្តមឈិតបានរិទ្ធខ្ញុំចង់បានគាត់យូរណាស់ហើយប៉ុន្តែខ្ញុំគ្មានឱកាសនឹងជួយគាត់អញ្ចឹងពេលខ្ញុំឡើងប្រធានរាជរដ្ឋសភាតាមអាប្រព្រឹត្តភ្នែកមកភ្លាមត្រូវការមនុស្សចេះកុំអីយកបាក់ពួកមកល្ងងចេះតែយកឈ្មោះឯកឧត្តមនេះឯកឧត្តមនោះយកមកដាក់អក ខ្ញុំមកគឺខ្ញុំជំរះអំជីចេញគ្មានសមត្ថភាពដើរចេញគាត់នឹងគាត់បើតាម ពិតរឿងនឹងធ្វើតាំងពីយូរប៉ុន្តែគាត់គ្មានឱកាសណាគាត់គ្មានឱកាសអញ្ចឹងពេលខ្ញុំមកព្រាមខ្ញុំទាញឲ្យដូចអ្នកគ្រូបរមអញ្ចឹងគាត់ឯកទេសខាងសម្លៀកបំពាក់មកព្រាមសុំរដ្ឋាភិបាលរដ្ឋាភិបាលឯកភាពផ្ដល់គម្រោងផ្ដល់ទាំងទួលនីតិទៀត ក្នុងមួយជីវិតរបស់គាត់អញ្ចឹងកន្លែងហ្នឹងរាជបណ្ឌិតសភាបើកបេះដូងចំហទទួលអ្នកចេះមិនមែនទទួលអ្នកតែប្របេមាត់ទេរាជបណ្ឌិតសភាទទួលយកគ្រប់បញ្ហា ខុសត្រូវយើងជជែកគ្នាក្នុងនាមបញ្ញវន្តមិនមែនចេះតែស្នេហាជាតិចេះតែមោទនភាពប៉ុន្តែអត់មានអីសម្រាប់ជាតិគ្មានអ្វីសម្រាប់ជួយសង្គមហើយចេះតែពីនិយាយអញ្ចឹងរាជរដ្ឋាភិបាលកម្ពុជាឈរនៅលើទ្រឹស្ដី ទ្រឹស្ដីផ្សារភ្ជាប់នឹងអនុវត្តភ្ជាប់នឹងលទ្ធផល ហើយមានក្រមសីលធម៌នៃវិជ្ជាជីវៈហើយខ្ញុំមិននិយាយច្រើនទេប៉ុន្តែគ្រាន់តែអរគុណឯកឧត្តមហ៊ានសុខុមដែលពុះកិច្ចការនឹងឲ្យបានជោគជ័យហើយឯកអរគុណឯកឧត្តមឈិតបានរិទ្ធដែលឯកឧត្តមតែងតែចំណាយពេលវេលាយ៉ាងច្រើនបណ្ដុះមនុស្សចំនួនក្រោយហើយសូមឯកឧត្តមផ្ដល់ឱកាសបើសិនអ្នកណាប្រកែខាង IT ហើយចូលកិច្ចការនឹង យើងត្រូវតែផ្ដល់ឱកាសឲ្យគេផ្ដល់ឱកាសឱកាសឲ្យគេហើយចង់យ៉ាងម៉េចខ្ញុំនឹងជួយសម្រួលទៅតាមដែលលទ្ធភាពយើងធ្វើយ៉ាងណាបើមិនផ្ដល់ឱកាសឲ្យគេទេអានឹងបានជាកំហុសតែបើផ្ដល់ឲ្យគេគ្មានសមត្ថភាពអានឹងមួយទៀតអានឹងមួយទៀតជួនកាលផ្ដល់ឲ្យអត់មានលទ្ធភាពទេអត់មានសមត្ថភាពតែបើទិសស្ដីហូលពេញកែងដល់ពេលធ្វើធ្វើអត់កើតអញ្ចឹងយើងយើងអត់ចង់ឲ្យជន់អាកន្លងនឹងទេហើយជាចុងក្រោយនេះខ្ញុំសូមជូនពរ ប្រសិទ្ធផលឲ្យមានចុ3គឺទី1គឺមានស្នាមញញឹមទី2គឺមានសុខភាពទី3ឲ្យសម្រេចនៅគោលការណ៍ដែលខ្លួនចង់បានគ្មានស្នាមញញឹមគ្មានទេសន្តិភាពគ្មានសុខភាពកុំថាអ្នកឯងមានប៉ុណ្ណាក៏ដោយក៏គ្មានន័យដែរសុខភាពដើរតួនាទីគឺលេខ1មានអីអីសម្បូរបន្ថែមអញ្ចឹងខ្ញុំមានជូនតែប៉ុណ្ណឹងហើយសូមឲ្យអង្គវិធីទាំងមូលបកគលទៅឲ្យ អាដាមហ៊ានសុខុមវិញសូមអរគុណបាទបាទសូមអរគុណចំពោះអាដាមបណ្ឌិតសភាចាប្រធានដែល ធ្វើចំណាប់អារម្មណ៍តែនៅក្នុងឱកាសដែលយើងបង្ហាញ software គឺថាស្ទានក្រមនេះអញ្ចឹងគឺមានសំណួរទេបាទបាទសូមសូមជើញបាទចានៅក្នុងគណៈពេលនេះនេះខ្ញុំសូមអនុញ្ញាត អានសំណួរជូនពីប្រិមិត្តរបស់យើងដែលលោកបានជើញចូលរួមតាមប្រព័ន្ធ Zoom ចា ដោយសារតែនៅកន្លែងគាត់ហ្នឹងមានបញ្ហារឿងអគិសនីដូច្នេះការបញ្ជូនសំណួរហាក់ដូចជាយឺតយ៉ាវបន្តិចយ៉ាងណាក៏ដោយយើងនៅកម្មវិធីរបស់យើងនៅតែរីករាយនឹងឆ្លើយជូនចា៎សេចក្តីសំណួរមានដូចតទៅចានាងខ្ញុំវាយវតីពីសារព័ត៌មានយុវវ័យ21សូមសួរថាតើការបញ្ចូលសទ្ធានុក្រម ជាអនឡាញនេះបញ្ចូលពីសទ្ធានុក្រមពីដើមមកតែម្ដងឬក៏យកតែភាគទីប៉ុន្មាន មកដាក់ទេ មួយទៀតតើមាន បញ្ចូលពាក្យថ្មីដែលសត្យានុក្រមកាលពីមុនមិនទាន់មានយកមកបញ្ចូលទេឧទាហរណ៍ដូចជាពាក្យហានិភ័យឬបរិយាប័ន្នជាដើមចា៎សូមជូនសំណួរទៅអាយដាមបណ្ឌិតជាវាគ្មិនរបស់យើងចា៎សូមគ្រប់ជើងចា៎បាទអឺអ្វីត្បិតថាក្នុងនាមជា អ្នកបច្ចេកទេសมันមានអឺ ប៉ុន្តែខ្ញុំជាអ្នកកាន់នៅមូលធនន័យហ្នឹងគឺខ្ញុំ ចង់ឆ្លើយសង្ខេបដូចតទៅ ទី1គឺអឺតកតងទៅនឹងពាក្យថាភាកឬក៏ស្អីនេះគឺខ្ញុំចង់ជម្រាបថាចេះយើងមិនមានអឺពាក្យដែលយើងយកមកដាក់នៅក្នុងទីនេះគឺ ជាពាក្យដែលអនុម័តដោយក្រមប្រសាជាតិភាសាខ្មែរបានន័យថាដោយគណៈកម្មការបាទអញ្ចឹងគឺជាផលិតផល ដែលចេញមកពីស្នាដៃរបស់គណៈកម្មការនីមួយនីមួយនៃក្រមរក្សាជាតិភាសាខ្មែរអញ្ចឹងពាក្យហ្នឹងគឺបើសិនជាយើងផ្ទៀងទៅជាមួយនឹងសម្ដេចជួនណាតចង់និយាយថាផ្ទៀងទៅនឹងវចនានុក្រមវាអាចមានពាក្យខ្លះដូចគ្នាក៏តែគឺនៃថ្មីឬមួយកពាក្យហ្នឹងជាពាក្យថ្មីសុទ្ធសាធបាទអញ្ចឹងចម្លើយហ្នឹងគឺប្រហែលជាប៉ុណ្ណឹង នឹងខ្ញុំសូមជម្រាបជូនដូចជាអស់ហើយបាទបើសិនជាមានអីបន្ថែមសូមអេដាមប្រធានជួយបន្តិចបាទបើសូមអរគុណដែលអេដាមជិតបណ្ឌិតមានប្រសាសន៍គឺថាឆ្លើយសំណួរក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ជូនបន្តិចថាការដែលយើងធ្វើគឺថាវចនានុក្រមហ្នឹងជាទូទៅហ្នឹងគឺយើងចែកជាពីរគឺថាសទានុក្រម គឺយើងចង់សំដៅទៅលើពាក្យទាំងឡាយណាដែលពាក់ព័ន្ធជាមួយនឹងពាក្យបច្ចេកទេសនៃមុខវិជ្ជានានាហ្នឹងគឺថាយើងធ្វើជាស្ទានក្រមដោយដែលយើងបង្ហាញជូនហ្នឹងចំណែកឯពាក្យធម្មតាធម្មតា យើងនឹងបញ្ចូលទៅក្នុងវចនានុក្រមទូទៅសម្រាប់មហាជនវិញអញ្ចឹងពាក្យវាមានពីរសន្តានគឺថាទី1ពាក្យដែលយើងប្រើប្រាស់ធម្មតាហើយនឹងពាក្យមួយទៀតនោះគឺជាពាក្យដែលគេប្រើប្រាស់នៅក្នុងបច្ចេកទេសជំនាញនានាអញ្ចឹង ពេលនេះយើងបង្ហាញតែពាក្យដែលស្ថិតនៅក្នុងគឺថាជំនាញ ដែលយើងគិតថាបង្រៀនសិស្សនៅសាលារៀនឬមួយក៏យើង ប្រើប្រាស់នៅក្នុងការសរសេរសិភៅសិក្សា ឬមួយក៏យើងត្រូវការបកប្រែផ្សេងផ្សេងពាក់ព័ន្ធទៅជាមួយនឹងបច្ចេកទេសនានាហ្នឹងគឺថាយើង គឺជាស្ថានក្រមនេះចំនួន3000គឺថាជាងពាក្យនេះគឺថា3700ជាងនេះ គឺមិនតន់អស់នៅឡើយទេ គឺពាក្យដែលបានអនុម័តរួចដោយ ក្រមប្រសាជាតិភាសាខ្មែរចំណែកឯគឺថាពាក្យដតីទៀតហ្នឹងគឺមានជាច្រើនទៀតមិនតន់បានអនុម័តនៅឡើយទេអញ្ចឹងកាលណាយើងអនុម័តហើយយើងនឹងបញ្ចូលវានៅក្នុងលក្ខណៈថាមួយឆ្នាំគឺថាយើងបញ្ចូលម្ដងអញ្ចឹងស្ពានក្រមហ្នឹងឆ្នាំក្រោយវានឹងមានពាក្យថ្មីចូលថែមទៀតហ្នឹងហើយនឹងយើងចេះតែបញ្ចូល តទៅមុខទៀតហ្នឹងដើម្បីឲ្យការប្រាស្រ័យពាក្យហ្នឹងកាន់តែ សម្បូរបែបក៏ប៉ុន្តែ យើងមិនត្រូវប្រកាន់ថាពាក្យនេះមាននៅក្នុងជួនណាត់ហើយមិនក៏មាននៅក្នុងនេះទៀតគឺមិនមែនអញ្ចឹងទេគឺបានសេចក្តីថាពាក្យនៅក្នុងជួនណាត់គឺជាពាក្យដែលយើងប្រើប្រាស់ក្នុងភាសាប្រចាំថ្ងៃចំណែកឯពាក្យដដាលហ្នឹងគឺគេគេកាច់ន័យទៅន័យថ្មីទៀតនៅក្នុងបច្ចេកទេសអញ្ចឹងគឺជាពាក្យដែលគេប្រើក្នុងបច្ចេកទេសអញ្ចឹងអ្វីដែលយើងបោះពុំជាសតិនក្រមច្រើន មុខវិជ្ជាហ្នឹងគឺយើងដាក់បញ្ចូលតែមួយដើម្បីឲ្យងាយស្រួលថាយើងមិនចាំបាច់កាន់រោភាកណារោផ្នែកណាកសិកម្មឬមួយក៏សេដ្ឋកិច្ចឬមួយអីយើងមិនចាំបាច់ទេគឺបើតែយើងមានតែទូរស័ព្ទឬមួយក៏កុំព្យូទ័រគឺថាយើងអឺចុចចុចទៅលើតែ software ហ្នឹងទៅហើយយើងវាយពាក្យបញ្ចូលទៅយើងអាចរកឃើញហើយអាហ្នឹងវាជាការដែលយើងកាត់បន្ថយពេលវេលាហើយនឹងគឺថា ដើម្បីឲ្យយើងមានភាពងាយស្រួលគឺថាសម្រាប់ពន្លឿនការងារយើងឲ្យបានឆាប់រហ័សជាជាងពីមុនបាទសូមអរគុណអញ្ចេះសូមបន្ថែមពីចំណុចចំណុចទី1អាដាមហ៊ានសង្គមមានប្រសាសន៍ឲ្យថាដោយសារក្រមប្រសាជាតិភាសាខ្មែរនឹងថាវិការមានកម្រិតដល់មានកម្រិតនឹងប្រជុំវាបានតិចបើមានថែមថាវិការទៅហើយយើងនឹងដោយសារតែមានការស្នើសុំពីមហាជនជាច្រើន អញ្ចឹងយើងអាចបង្កើននៃថ្ងៃប្រជុំដើម្បីធ្វើយ៉ាងណាឲ្យពាក្យនឹងបានកាន់តែច្រើនហើយចំណុចទី2គឺគាត់ជំរាបជូននេះថានៅក្នុងការបញ្ចូលនេះ គឺភាសាខ្លះអត់មានទេអត់មានទេទៅក្នុង សម្ដេចសង្ឃរាជជួនណាត់អត់មានទេ ហើយបញ្ចូលនេះ គឺក្រោយការពន្យល់បកស្រាយជួនកាលក្នុងមួយថ្ងៃបាន តែមួយពាក្យឬក៏ពីរពាក្យក៏មានដែរ ចឹងពាក្យនេះគឺជាពាក្យថ្មីហើយมันអាចបើកនៅក្នុងវចនានុក្រមស្ម័គ្រសង្ឃរាជជួនណាត់មានទេកន្លែងហ្នឹងហើយយើងចង់និយាយថាដើម្បីឲ្យមោទនភាពជាតិខ្មែរវាទៅ តែខ្មែរបង្កើតអីឲ្យបានច្រើនបង្កើតអីឲ្យថ្មីកាលណាមានអីថ្មីមានពាក្យថ្មីហើយពាក្យថ្មីយើងជាអ្នកបង្កើតគេថាអីមិនក៏ខាងនឹងបង្កើតមិនមែនចឹងទេមកឲ្យតែបង្កើតអីមួយថ្មីបាន យើងអាចយើងអាចបង្កើតបង្កើតរឿងហ្នឹង ឧទាហរណ៍ខ្ញុំឧទាហរណ៍ឲ្យខ្ញុំឥឡូវលុកចូលនៅក្នុង បញ្ហាចិញ្ចឹមគោចិញ្ចឹមអីហ្នឹងមានពាក្យថ្មីច្រើនណាស់ដែលយើងអាចបង្កើតវាហើយដែលពាក្យហ្នឹងមើលហើយអ្នកអត់ដែលជួបទេតែបើវចនានុក្រមណាក៏អត់មានដែរពាក្យនយោបាយដូចគ្នាអញ្ចឹងតែមើលសន្តិនុក្រមហ្នឹងដឹងហើយអឺអត់មានទេនៅក្នុងស្វ័យសង្គ្រាមជួនណាត់គឺអត់មានទេអត់មានដាច់ខាតអញ្ចឹងទេពាក្យសួរថាតើបញ្ចូលពីវចនានុក្រមសម្ដេចសង្គ្រាមជួនណាត់ទេ បើមានពាក្យខ្លះវាដូចវានៅក្នុងនឹងតែបានអនុម័តនឹងគឺបានន័យថាយើងជជែកគ្នាគ្រប់អឺព្រោះមានស្ថាប័នជាច្រើនដែលចូលនៅក្នុងក្រមប្រឹក្សាជាតិភាសាខ្មែររួមនឹងអ្នកបច្ចេកទេសអញ្ចឹងយើងសង្ឃឹមថាអឺរាល់ការ app ចូលទៅក្នុងនេះ គឺ software នេះ គឺទៅលើតែពាក្យណាដែលបានអនុម័តនៅក្នុងក្រមប្រឹក្សា ជាតិភាសាខ្មែរទេហើយនឹងទៅមុខទៀតទៅមុខទៀត ហើយជឿជាក់ថាដូចអាយដាមហ៊ានសខុមនិយាយមកអញ្ចឹងថាបើសិនជាយកសន្តានក្រមនឹងកាន់នឹងគឺថាយើងគិតទៅ7 10ក្រម7 10សន្តានក្រមវាច្រើនណាស់វាច្រើនណាស់អញ្ចឹងទេគេបង្កើតមកធ្វើការងារស្រួលនឹងហើយសង្ឃឹមជឿជាក់ថាចេញដើរយើងធ្វើធ្វើទៅមុខជានិច្ចដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនេះបានទៅមុខបាទសូមអរគុណ បាទអេដាមសុនពៅគឺមានអីបន្ថែមដែរបាទអត់ទេបាទសូមអឺក្រាបថ្លែងគុំសម្ដេចនឹងអង្គសិក្ខាសង្ឃលូនសាជាថ្មីសូមអរគុណអេដាមប្រធានអ្នកសម្របសម្រួលអឺខ្ញុំឈឺឱកាសនេះសូមប្រគេននឹងជម្រាបជូនដល់អឺ សមាជិកក្រុមប្រឹក្សាជាភាសាខ្មែរព្រោះក្រុមប្រឹក្សាជាភាសាខ្មែរអឺមានតំណាង ថាមកពីក្រសួងស្ថាប័នពាក់ព័ន្ធដែលចាំបាច់អញ្ចឹងភាកច្រើនតំណាងក្រសួងអមទីជំនាញមួយចំនួនដែលជា សមាជិកក្រុមប្រឹក្សាជាភាសាខ្មែរអញ្ចឹងហេតុនេះហើយខ្ញុំកណាខ្ញុំឆ្លៀតឱកាសនេះគឺ ថាសូមសមាជិកដែលតំណាងហ្នឹងមេត្តាជួយផ្សព្វផ្សាយអ្វីដែលជាសមិទ្ធផលរបស់ជាតិយើង របស់ក្រមប្រឹក្សាយើងពង អិសរាជជនទាំងអស់លោកបានចូលរួមហើយលោកនឹងជ្រាបលោកនឹងដឹងហើយដើម្បីជួយដូចថាជំរាបទៅស្ថាប័នរបស់ខ្លួននឹងឲ្យដឹងបាទឲ្យដឹងព្រោះក្រមប្រឹក្សាជួនកាលក៏ដោយរៀមដូចភៀមមិនអាចផ្សព្វផ្សាយបានគ្រប់ជ្រុងជ្រោយទេអញ្ចឹងខំដាក់អ្នកតំណាងនឹងមកដើម្បីឲ្យជួយអញ្ចឹងខ្ញុំកណ្ណាខ្ញុំលើកឧទាហរណ៍មួយឧទាហរណ៍ករណីអឺមានអឺអ្នកអឺ ដូចថាស្រឡាញ់ពេញចិត្តភាសាយើងមួយចំនួនហ្នឹងលោកលើកឲ្យយោបល់តែល្អទេលើកឧទាហរណ៍ថាចឹងមេពាក្យដូចតែគ្នាទេហេតុអីក៏យើងបញ្ចូលទៅក្នុងសតិនុក្រមហ្នឹងអញ្ចឹងយើងយើង ជួយ គ្នា តំណាង ក្រសួងស្ថាប័នមួយមួយដោយឯកឧត្តមប្រធានរាជមន្ត្រីសភាកម្ពុជាក៏ដោយឯកឧត្តមប្រធានក្រមប្រឹក្សាជាតិភាសាខ្មែរលោកលើកហើយគឺពាក្យខ្លះវាពាក្យតែមួយ ប៉ុន្តែ បច្ចេកទេសវាផ្សេងគ្នាព្រោះន័យខុសគ្នា បាទព្រោះនៃខុសគ្នា ជាពិសេសតកតើងទៅនឹងរាល់ប្រជុំរបស់ក្រុមប្រឹក្សាអឺតាមខ្ញុំកណ្ដាលខ្ញុំសង្កេតមើលគឺតកតើងនឹងបច្ចេកស័ព្ទសុខាភិបាលនិងកសិកម្មជួនកាលពាក្យដូចគ្នាប៉ុន្តែនៃខុសគ្នាអញ្ចឹងក៏សូមប្រកេនផ្ដល់ព័ត៌មាន សាធារណជនទាំងអស់មេត្តាជៀបរឿងហ្នឹងបាទហើយ ក្នុងនាមខ្ញុំកណ្ដាខ្ញុំជាអនុប្រធាននៅនឹងដែរគឺថាសូមស្នើឲ្យជួយផ្ដល់យោបល់ហើយដើម្បីធ្វើយ៉ាងម៉េចឲ្យភាសាយើងคล้ายទៅជាភាសាមួយដោយអាដាមប្រធានមន្ត្រីវិជាធានរិទ្ធស្វាលោកលើកចឹងឲ្យមានពាក្យសម្បូរបែបឲ្យសមទៅតាមនឹងសម័យយុវជនយើងដែលតែងតែមោទនភាពអំពីជាតិខ្មែរចឹងបាទសូមសូមអរគុណសូមអរគុណបាទ បាទបាទសូមថ្លែងអំណរគុណចំពោះអេដាមឌុនសុនពៅបាទសូមដូច្នេះគឺដោយសារពេលវេលាសូមជូនវេទិកានឹងជូនទៅពិធីករ ចាប្រគុណម្ចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈអង្គវិធីទាំងមូលជាទីគោរពនិងជាទីមេត្រីកម្មវិធីសិក្ខាសាលាអនឡាញស្ដីពីការផ្សព្វផ្សាយ software សតិនុក្រមអនឡាញដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពេញមួយព្រឹកនេះបានឈានមកដល់ទីបញ្ចប់ហើយក្នុងនាមអ្នករៀបចំកម្មវិធីនាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះការផ្ដល់កិត្តិយសចូលរួមជាអធិបតីក៏ដូចជាអាយដាមបណ្ឌិតជាអ្នកសម្របសម្រួលអាយដាមបណ្ឌិតជា វាគ្មិនក៏ដូចជាអាយដាមបណ្ឌិតជាអនុប្រធានគណៈកម្មការលោកបានបកស្រាយចម្ងល់ជូនទៅដល់ប្រិយមិត្តរបស់យើងទាំងអស់ ហើយក៏សូមជម្រាបជូនដែរថាសម្រាប់ប្រិយមិត្តទាំងអស់ដែលនៅចាប់អារម្មណ៍ចំពោះកម្មវិធីនៃអង្គការសាលារបស់យើងហើយនៅតែមានសំណួរបន្តទៀតប៉ុន្តែមិនទាន់មានឱកាសគ្រប់គ្រាន់ក្នុងការសួរឬក៏មានបញ្ហាផ្សេងផ្សេង លោកអ្នកអាចចូលទស្សនានៅក្នុង ទំព័រ Facebook Page របស់ក្រមប្រឹក្សាជាតិភាសាខ្មែរហើយចូលអាចទម្លាក់សំណួរនៅ ក្នុងនោះក្រមការងារបច្ចេកទេសរបស់យើងរីករាយនឹងឆ្លើយសំណួររបស់លោកអ្នកជា បន្តបន្ទាប់តាមដែលអាចធ្វើទៅបានចា៎ ចាគណៈពេលនេះដែរនេះខ្ញុំតំណាងឲ្យក្រមការងារក៏ដូចជាកម្មវិធីនៃអង្គសិក្ខាសាលាទាំងមូលសូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារឯកឧត្តមបណ្ឌិតលោកជំទាវលោកលោកស្រីនិងអង្គពិធីទាំងមូលព្រមទាំងប្រិមិត្តទាំងអស់ ទទួលបាននៅពុទ្ធពរទាំង4ប្រការកំបីឃ្លៀងឃ្លាឡើយនាងខ្ញុំនិងក្រុមការងារក៏សូមខន្តីអភ័យទោសចំពោះកំហុសដែលកើតឡើងដោយអចេតនានៅក្នុងកម្មវិធីទាំងមូលខណៈពេលនេះដែរនាងខ្ញុំសូមអរគុណនិងសូមជម្រាបលាសន្យាជួបគ្នានៅក្នុងកម្មវិធីក្រោយៗទៀតចា៎ឯកឧត្តមបណ្ឌិតសុភាចារឯកឧត្តមបណ្ឌិតលោកជំទាវលោកលោកស្រីអាចអញ្ជើញចាក់ចែងពីបន្ទប់ Zoom របស់យើងបាននាពេលនេះសូមអរគុណសូមជម្រាបលាចា៎សូមអរគុណចា៎